លៀបក្នុងគ្រោះមិនត្រឹមតារាល្បីល្បីជួយទុំសវត្តទេសំបីអគ្គនាយក HBF ក៏ឲ្យឱកាសធំទៅសវត្តចាប់ដៃគ្នារកស៊ីទុំសវត្តនឹងមានអនាគតល្អជាងអ្នក ប្រឡងជាប់ទៅទៀតបេក្ខជនទុំសវត្តត្រូវបានគេស្គាល់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី4នៅពេលបេក្ខជនរូបនេះប្រឡងធ្លាក់ដោយភាពចម្រុងចម្រាស់ និងធ្វើឲ្យមហាជនផ្ទុះការមិនពេញចិត្តចំពោះលទ្ធផលធ្លាក់របស់បេក្ខជនរូបនេះក្រោយមានការអាណិតអាសូរទុំសវត្ថពេជ្រគេបានសង្កេតឃើញថាសូម្បីតារាល្បីៗដូចជាអុកញ៉ាខេមរៈសេរីមុន លោកខាន់ចែមពូឃ្លាំងជាដើម បានជួយជាថវិកានិងជ្រោមជ្រែងបន្តទន្ទឹមនឹងការជួយជ្រោមជ្រែងទុំសវត្ថយើងសម្គាល់ឃើញថា មិនត្រឹមតារាតារានោះទេ ពេលនេះសំបីអគ្គនាយកក្រុមហ៊ុន HBF ដែលគេស្គាល់ថាលក់សាច់ចង្កាក់ទូទាំងប្រទេសជា brand ល្បី បានផ្ដល់ឱកាសឲ្យទុំសវ័តអាចបើកមុខរបរនេះចាប់ដៃគូរកស៊ីជាមួយ HBF ហើយចង់បើកពេលណាក៏បានទោះឆ្នាំក្រោយក៏ HBF នៅតែទទួលទុំសវ័តជាដៃគូផងដែរជាមួយគ្នានោះថៅកែក្រុមហ៊ុន HBF ក៏បានឧបត្ថម្ភទុំសវ័តនៅថវិកាមួយចំនួន ហើយសវັດក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយក HBF ផងដែរដែលមានក្តីអាណិតអាសូរចំពោះខ្លួន គួររំលឹកថាបេក្ខជនរូបនេះមានឈ្មោះថាទុំសវັດអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែងធ្វើការផ្នែក order នៅភោជនីយដ្ឋាន បានបង្ហាញវត្តមានក្នុងកម្មវិធី Cambodian Idol ដោយលើកយក ចម្រៀងមួយបទដែលមានចំណងជើងថាស្រឡាញ់ស្ទើលេប ជាសំនៀងដើមរបស់លោកនុកបញ្ញរិទ្ធមកធ្វើការបកស្រាយក្រោយបកស្រាយចម្រៀងមួយបទនេះចប់ទោះបីសម្លេងបេក្ខជនរូបនេះនៅមានការខ្វះខាតខ្លះក៏ប៉ុន្តែគណៈកម្មការនុកបញ្ញរិទ្ធនិងសុកសីឡាលិនបានផ្ដល់ឱកាសដោយនិយាយថាយេសទាំងពីរនាក់តែម្ដងដោយលេចចំពោះគណៈកម្មការអុកសុគន្ធកញ្ញានិងឈុនសវណ្ណរាជបែរជានិយាយថា no ដែលធ្វើឲ្យមហាជនយល់ថា មិនសមទាល់តែសោះព្រោះបេក្ខជនទុំសវត្ថមានសមត្ថភាពល្មមអាចឡើងទៅវគ្គបន្ទាប់ដើម្បីកែប្រែចំណុចខ្វះខាត ក្រោយមិនអាចទទួលបានសម្លេងគ្រប់ត្រយេសគ្រប់ចំនួន3ពីគណៈកម្មការបេក្ខជនទុំសវត្ថប្រែជាទឹក មុខសោកសៅគួរឲ្យអាណិត និងស្ទើរតែយំមុខគណៈកម្មការទៅហើយតែសវត្ថខំទ្រាំចេញមកក្រៅយំអបពិធីករណីធនលក្ខណា ដែលមើលទៅ ពិតជាគួរឲ្យអាណិត មិនសមណាគណៈកម្មការឈុនសវណ្ណរាជនិយាយនៅសោះគ្នាមានសមត្ថភាពប៉ុណ្ណឹងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ